បាទបងប្អូនសូមទស្សនានៅការរួមដ៏ល្អឥតខ្ចោះពីបងប្អូនស្រីល្អហួសបងប្អូនយើងថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកទស្សនានៅការរួមបាទក្បាច់រួមពិសេសពិសេសរបស់បាទបងប្អូនស្រីល្អហួសដែលជា បាទយុវតីវ័យ13ឆ្នាំ ដែលមានដងសិល្បៈខ្ពស់ក្នុងវិស័យសិល្បៈយើងចេះទាំងរួមបាទសារវ័នឡាមលាវរួមក្បាច់អីចេះឆិចឆាអញ្ចឹងណាច្រើនទៀតទាំងយុវៈខ្មែរទាំងយុវៈបរទេសចេះច្រើនណាហើយក្រៅពីចេះរួមហ្នឹងគឺចេះច្រៀងទៀតច្រៀងហ្នឹងច្រៀងព្រោះទៀតណាបងប្អូនយើង យើងបាទមើលជាកេះរបស់គាត់លវនលវនមែនតែនឃើញទេអញ្ចឹងបានស័កសមជាអ្នកសិល្បៈហើយថ្ងៃអនាគតគឺគាត់ចង់ខ្លាយជាបវរកញ្ញានោះវិញទេបាទចង់ខ្លាយវិវរកញ្ញាទៅវិញទេហើយគណៈវិវេសពថ្ងៃនេះគាត់កំពុងតែវឹកហាត់បាទកំពុងតែហាត់សមដើរខ្លាំងមែនតែនបាទហើយតាមហ្នឹងក៏កំពុងតែវឹកហាត់នៅជំនាញផ្សេងផ្សេងបាទពួកអីបវរកញ្ញាគេមិនសំខាន់តែចេះដើរមួយមុខរៀងស្អាត ចឹងទេ គឺតែមានទេពកសលនិងសមត្ថភាពទៀតសោតគណៈដែលក្មួយស្រីគណៈដែលប្អូនស្រីបច្ចុប្បន្នគឺចេះ3ភាសាទៅហើយបាទចេះ3ភាសាទៅហើយភាសាខ្មែរហ្នឹងភាសាកំណើតហ្នឹងភាសាទី1តមកថៃភាសាទី2និងទី3គឺភាសាអង់គ្លេសចេះ3ភាសាហើយត្រឹមតែវ័យ13ឆ្នាំមិនធម្មតាទេបងប្អូនមានសមត្ថភាពខ្ពស់ខ្លាំងមែនតើ ហើយជារឿយរឿយតែតែឃើញគាត់ច្រៀងបទលក្ខណៈថាញាក់កន្ត្រាក់អារម្មណ៍ឆាឆាឆាលក្ខណៈអីចឹងណាហើយគាត់ចេះច្រៀងទាំងបទខ្មែរទាំងបទភាសាថៃណាគាត់ច្រៀងបទថៃកម្មវីដេអូមុននោះវីដេអូណាមួយនោះគឺផ្ទុះបាទតេទៀងខ្លាំងមែនតែនបាទនៅចង្វាក់រំនៅចង្កេះនៅ ទឹកដមសំនៀងរបស់គាត់ គឺមានការគ្រប់គ្រងខ្លាំងអញ្ចឹងណាបងប្អូនហើយ បងអូនស្រីល្អហួសបាទវ័យ13ឆ្នាំហើយ មាន ការសង្ស័យនឹងមន្ទិលជាច្រើនថាអ្នកខ្លះថាកូនចំខ្វាន់អ្នកខ្លះថាកូនដេនីខ្វាន់ អីជាដើមប៉ុន្តែមិនដឹងថាបាទព័ត៌មានពិតនោះយ៉ាងណាទេព្រោះអីបាទប៉ុន្តែក៏ដឹងថាបងអូនស្រីគឺជា បាទខ្សែខាងអ្នកសិល្បៈដែរព្រោះអីខាងចောင်းខ្វាន់ខាងដេនីខ្វាន់សិតតែជា មាន ដងសិល្បៈខ្ពស់ ក្នុងការសម្ដែងនិងការច្រៀងនិងការរាំហ្នឹងនិយាយពីថាបាទបងប្អូនគាត់ហ្នឹងប្រកែប្រកែខ្លាំងមែនតេងក្នុងសិល្បៈមើលមើលតែល្អហួរដឹងហើយណា បាទគាត់ដល់ដំណើរដើរមកឆាល់ហ្នឹងដឹងថាសិល្បៈពេញខ្លួនហ្មងណាណាណាអញ្ចឹងយើងឃើញងាយងាយបែបហ្នឹងប៉ុន្តែយើងអត់មានដងសិល្បៈយើងធ្វើអត់បានទេណាបងប្អូននិយាយមែនតើណាឃើញអញ្ចឹងឃើញរវល់រវល់អញ្ចឹងណាយើងចង់ធ្វើបើយើងអត់មាន ដងទេយើងអត់មាន អីពីកំណើតទេយើងធ្វើទៅរឹង រឹងបាទយើងអាចធ្វើបានយើងខំពុតដូចគេនឹងពុតបានប៉ុន្តែឲ្យថារស់រវើកឲ្យតាក់ទាញឲ្យអីអត់ទេអត់ទេព្រោះយើងបាទយើងធ្វើបានដោយការខំប្រឹងមិនមែនធ្វើបានដោយមានដងគេប្រឹងហងមានដងហងបោកចូលគ្នាយីចេះលឿននេះដែលនិយាយពាក្យច្រើនចាស់ចាស់និយាយថាតាមអីគេមានដងអីមករៀនឆាប់ចេះអាហ្នឹងវា ជាផ្នែកមួយនៃការរួមផ្សំអញ្ចឹងណាបងប្អូនយើងវាមិនមែនថាអត់ដងរៀនកើតទេអត់ដងក៏រៀនកើតដែរប៉ុន្តែតើមានការព្យាយាមខ្លាំងជាងអ្នកមានដងអ្នកមានដងគេរៀនមកមកវាដូចថាទៅដោយខ្លួនឯងហ្មងណាបាទដូចមានអីរុញឲ្យទៅអញ្ចឹងបងប្អូនយើងនេះបាទវ័យត្រឹម13ឆ្នាំទេប៉ុន្តែកបាច់អីក៏ចេះរាំដែរបងប្អូនយើងមិនតែកបាច់ជាងទេ គឺលក្ខណៈប្រពៃណីរាំកបាច់ក៏ចេះរាំដែរល្អហួសហ្នឹងមិនមែនតែត្រឹមចេះរាំគឺបានសិក្សាបានយ៉ាង បានស៊ីជំរឿទៀតណាពាក់ព័ន្ធទៅនឹងតម្រង់សិល្បៈខ្មែរយើងតម្រង់សិល្បៈប្រពៃណីបុរាណហ្នឹងมันធម្មតាទេបងប្អូនយើងបាទនេះបានអាចបាទបាននិយាយយើងអាចនិយាយថានេះបានសមជា អ្នកសិល្បៈដែលមាន បាទមូលដ្ឋានគ្រឹះត្រឹមត្រូវមែនតែនព្រោះអីកាលណាយើងធ្វើសិល្បៈអត់មានមូលដ្ឋានកាលណាយើងធ្វើសិល្បៈដែលបាទចេះតតគ្នាវាអត់ច្បាស់ទេធម្មតាយើងចេះអត់គ្រូវាមិនច្បាស់ដូចមានគ្រូណាមែនទេបងប្អូនយើងបាទ ចឹងធ្វើអីក៏ដោយចាំបាច់ទៀមទាមានការរៀនការវឹកហាត់បានអាចធ្វើទៅវាល្អនិងត្រឹមត្រូវតាមតម្រង់ចឹងណាបងប្អូនយើងនេះទស្សនានៅការដើរម៉ូតលេងមួយមើលបាទមិនដែរយើងយល់ឃើញយ៉ាងមិនដែរបងប្អូនយើងបាទបាទបងប្អូនយើងយល់ឃើញយ៉ាងមិនដែរបាទយល់ឃើញថាល្អហួសអនាគតស័កសមជីវវរកញ្ញាទេបាទឬក៏គិតថាល្អហួសស័កសមជាតារាចម្រៀងជាង ឬក៏គិតថាល្អហួសស័កសមជាតារាសម្ដែងតារាបង្ហាញម៉ូដជាងឬក៏ស័កសមជាអវ័យបាទបើជាអវ័យបើអីក៏គាត់មានដងសិល្បៈខ្ពស់អញ្ចឹងណាចេះស្ទើរគ្រប់តម្រង់ណាចម្រៀងក៏ចេះបាទរបាំក៏ចេះបាទដើរម៉ូដក៏ចេះបាទសំដែងឲ្យចេះអញ្ចឹងបងប្អូនគិតថាគាត់ស័កសមទៅខាងអីជាងគេជួយខមមិនអ្នកមួយមកបាទជូនពរឲ្យបងអូនស្រីបាទជោគជ័យក្នុងជីវិតបាទអរគុណបាយបាយ